អ៊ីរ៉ង់ថ្កោលទោសទណ្ឌកម្មថ្មីរបស់អាមេរិកលើកក្រុមហ៊ុននិងជនជាតិអ៊ីរ៉ង់ដែលចោតប្រកាន់គ្មានមូលដ្ឋានអ៊ីរ៉ង់បានថ្កោលទោសការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃប្រហ័សក្នុងការដាក់ទណ្ឌកម្មលើជនជាតិអ៊ីរ៉ង់និងក្រុមហ៊ុនមួយចំនួនលើការចោទប្រកាន់ដោយគ្មានមូលដ្ឋាននៃការវាយប្រហារតាមអ៊ីនធឺណិត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanani បានឲ្យដឹងថាការទទូចរបស់សហរដ្ឋអាមេរិកលើការងាកទៅរកវិធានការតូចតាចខុសច្បាប់ និងមិនធម្មតាប្រឆាំងនឹងរដ្ឋាភិបាលឯករាជ្យនិងប្រជាជាតិនានាបង្ហាញពីអសមត្ថភាពរបស់រដ្ឋបរោះអាមេរិកក្នុងការយល់ដឹងត្រឹមត្រូវអំពីសមីការពិភពលោក និងសម្របខ្លួនទៅតាមនោះ។ លោកកណ្ណនីបន្ថែមថាយុទ្ធនាការឃោសនាមិនពិតនិងការផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺជាផ្នែកនៃគោលនយោបាយជនភៀសខ្លួនអ៊ីរ៉ង់ដែលបរាជ័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលនឹងមិនទទួលបានកន្លែងណាមួយនោះទេ លោកកណ្ណានី បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកដែលបានបើកភ្នែកមើល ការវាយប្រហារតាមអ៊ីនធឺណិតជាច្រើន ប្រឆាំងនឹងអ៊ីរ៉ង់មិនមានជំហរក្នុងការកម្រិតការចោទប្រកាន់បែបនេះ ប្រឆាំងនឹងអ្នកដទៃឡើយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនប្រព្រឹត្តតាមអ៊ីនធឺណិតដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ពីបទសម្របសម្រួលបណ្ដាញដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀត។ ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ2022ទណ្ឌកម្មថ្មីនេះកើតឡើងភ្លាមៗបន្ទាប់ពីទណ្ឌកម្មដែលបានប្រកាសកាលពីសប្តាហ៍មុនសម្ដៅលើក្រសួងស៊ើបការសម្ងាត់និងសន្តិសុខរបស់អ៊ីរ៉ង់លើអ្វីដែលគេហៅថាសកម្មភាពតាមអ៊ីនធឺណិតដ៏អាក្រក់ខណៈដែលប្រទេសទាំងពីរព្យាយាមរកផ្លូវត្រឡប់ទៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015ចា៎